Giờ sống Giờ sống Giờ xanh xanh xanh xanh Xanh mặt lòng đâu giờ sống Chẳng tiếc đây hả Bây bực xong tèm rồi Hai đấy mình chẳng lý chụp à Giờ sống នេះរលងគ្នាដល់យល់សពទៀតបើមិនស្រឡាញ់ខ្ញុំមិនចូលក្នុងយល់សពខ្ញុំធ្វើអីហាចេញទៅចេញទៅខ្ញុំប្រាប់ឲ្យចេញខ្ញុំហត់ទាំងអស់ហាទាំងអស់ហើយខ្ញុំនេះគឺចាប់ណាលោកពុទ្ធិនក៏តែវាឲ្យខ្ញុំទៅទិញ កាយស្រីស្រីទាំងអស់នោះខ្ញុំខាងខ្ញុំខាងនាងស្វងណាខ្ញុំមិនបានស្វងខ្ញុំអត់ស្វងទេមិនបានស្វងសុខលេខតែបន្តិចខ្ញុំមិនបានស្វងខ្ញុំមិនបានស្វងអត់ស្វងទេ វឹងកានេះនេះហេតុអីផ្កាទាំងអស់នេះហេតុអីមិនអោយមកខ្ញុំហាហេតុអីមិនអោយមកខ្ញុំទុកខ្ញុំជាខំសម្រាមអីហ៎ đã là bó so rồi đó nên khi ông tục là hồn ra mấy ừ. đi đi nuôi tục ca từ ông đi tiếp rồi nơi Đại từ tớp ca đó Thằng riêng nào xây được bao lột Xây ở đó Khi ông អត់នឹងដែរមិនឲ្យផ្កាគេអស់អត់ទេច្រឡំខ្ញុំចំណេះស្ដាប់បានអត់ហេខ្ញុំខ្លាចខ្ញុំខ្លាចលោកប្រធានស្លាញ់គេនឹងអត់ខ្ញុំស្រឡាញ់ខ្ញុំស្រឡាញ់លោកប្រធានខ្ញុំស្រឡាញ់ស្រឡាញ់ស្រឡាញ់អូ នាងស្រឡាញ់ខ្ញុំអឺតែឈប់ស្រឡាញ់នេះឈប់ស្រឡាញ់មកពីទៀតហើយខ្ញុំហាត់ហាត់នឹងស្រឡាញ់ខ្ញុំឈប់ពីការងារ ហើយខ្ញុំចេញលោកប្រធានដេញខ្ញុំលោកថ្លៃឲ្យខ្ញុំខ្ញុំចេញហើយខ្ញុំឈប់ស្រឡាញ់លោកហើយខ្ញុំហាត់ហាត់ណាស់ស្រឡាញ់លោក5ឆ្នាំ